អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយអឺយើងដឹងហើយមួយរយៈនេះគឺនៅនគរដង គឺសបោ player លេងច្រើនមែនទែនហ្នឹងហើយហើយអឺពេលបច្ចុប្បន្នយើងប្រហែលជាមួយសប្តាហ៍ខ្ញុំវាយតែ2ថ្ងៃទេប៉ុន្តែជាទូទៅគឺតែតែមានគាត់លេងនៅគណៈ PK លក្ខណៈសបាយសបាយគ្នាគាត់ច្រើនដែរដូចជា កាលពីម្សិលមិញវាយនៅបាក់យ៉ាងលេងច្រើនដែរហើយអឺ បានខលមកហៅខ្ញុំដែរប៉ុន្តែដោយសារខ្ញុំគិតថាអូខេគ្មានលុយទិញនំទៅអីស៊ីទេហ្នឹងហើយជីទូទៅយើងលេងទៅយើងស៊ីនំនៅដុកណាបើយើងអត់ស៊ីទេ hero យើងផុយហើយវៃក៏ពិបាកដែរអឺប្រភេទ hero SM ពេលបច្ចុប្បន្នបើយើងអត់វៃ PK ទេយើងអាចមកធ្វើការវៃដៃស្វែនៅខ្ជូរសັດកន្លែងចូល world នេះ world នេះបានណាហ្នឹងហើយ អូខេអឺជាក់ស្ដែង hero ដែលខ្ញុំពងតលេងនេះគឺយើងនឹងធ្វើការ upgrade នៅ item មួយចំនួនថែមទៀតអូខេអឺ clock ខ្ញុំដូរបានមួយអីហ្នឹងហើយអញ្ចឹងនៅសល់មួយគ្រាប់ទៀតតាមពិតអឺតម្លៃ clock ពេលបច្ចុប្បន្នខ្ទង់វាប្រហែលជា60ទៅ70ដុល្លារប៉ុន្តែ នេះដោយសាររត់បានហ្នឹងហើយខ្ញុំសួរ net ពី net ដែរប៉ុន្តែអត់មានសួរអ្នកលក់អឺបោះអាបានបោះដំច្រើនច្រើនដែរប៉ុន្តែគាត់អត់មានទេគាត់ថាពេលបច្ចុប្បន្នគឺអស់ stock ហ្មង អឺអត់ចាំបាញ់ចែកច្រើនហើយសំបីតែប្រភេទបាគូកាងវើលណាហ្នឹងហើយរវ៉ាហុកក៏អត់មានក្នុងស្តុកដែរពេលបច្ចុប្បន្នហើយភាគច្រើនដល់ពេលដែលអត់បែបហ្នឹងគឺគេលេងទៅសាន់នេះហើយហើយចំពោះនគរឧដុងនេះតម្លៃ goal គឺ5 10ហ្នឹងគឺចង់មួយឆ្នាំហើយហ្នឹងហើយហើយសាន់នេះតាមធម្មតាចន្លោះវាពី23ទៅ25គឺយើងអាចរត់ទិញបានហើយតម្លៃវានឹងល្អហេរ៉ូនៅនគរហ្នឹងហើយលេងក៏ខ្ញុំហ៊ាននិយាយថាវាលេងសប្បាយជាងនគរថ្មីថ្មីនៅនគរថ្មីថ្មីបានតែមួយឆាវទេតែនគរចាស់គឺបានយូរតែម្ដង អូខេឥឡូវកុំឲ្យខាត់ពេកយើងទៅក្រុងបៃជីងដើម្បីធ្វើការ upgrade នៅ chat មួយគ្រាប់ទៀតហ្នឹងហើយហើយខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាដែរហើយចំពោះការ update នេះយើងមិនចាំបាច់ពាក់នៅក្នុង hero ទេគឺយើងធ្វើការ up បានហើយហើយអ្វីដែលសំខាន់ជាងគេគឺយើងត្រូវកាយគេនេះគឺ clock នេះមួយគ្រាប់អានេះ100ណា life full cc 100រួមជាមួយនឹង GGT ចំនួន2គ្រាប់ហើយបូក រួមផ្សំជាមួយនឹងនេះ item នេះ chat នេះចំនួន2នេះ chat នេះចំនួន2ហ្នឹងហើយអញ្ចឹង1 2 chat នេះ2វាអស់ក្បែរនឹងអឺ chat នេះ2អស់ខ្ទង់យើងវៃទៅវាស្មើនឹង800 gold ស្មើនឹង20ដុល្លារអញ្ចឹងបើយើងបូកត្រួសត្រាសទៅអឺអស់ច្រើនដែរណាអានេះ2គ្រាប់អានេះ1អានេះមិនជាប៉ុន្មានទេអានេះក៏មិនជាប៉ុន្មានដែរចឹងធ្ងន់ជាងគេអានេះហើយជាមួយនឹងអាចែតនេះហ្នឹងហើយ ហើយបើយើងបូកទៅតម្លៃបើយើងទិញគេ70ដុល្លារអូខេ random យកខ្លួនឯងតែម្ដងទៅវារៀងគួរសមជាងហ្នឹងហើយវាអស់តិចតួចតែយើងបានរបស់ខ្លួនឯងអូខេឥឡូវយើងធ្វើការ random ហើយ chat នេះបើយើងទិញគឺ cannot pass to other player ផាតបានទេណា chat ហ្នឹងហ្នឹងហើយអញ្ចឹងពីរគ្រាប់យើងទិញវាមកអររៀងក្រាស់ដែរអូខេផ្លាច់អញ្ចឹងតែប៉ុណ្្នឹងមកយើងធ្វើការ upgrade chat មួយគ្រាប់ទៀតបានហើយហើយ hero នៅឧដុងវាដូចខ្ញុំប្រាប់ចឹងគឺមានកាត់6 10 level ភាគច្រើនពាក្យចែកបែបនេះដើម្បីធ្វើការកាត់នៅ6 10 level ហើយ hero ប្រភេទប្រុសទូចគឺងាយស្រួលក្នុងការពាក់មែនទែនហើយបើប្រុសធំគឺអត់មានទេស្រីទូចស្រីធំក៏អត់មានដែរចឹងបានត្រឹមតែ10 level ទេអូខេឥឡូវកុំឲ្យខាត់ពេកយើងដូរចែកទាំងអស់គ្នាអឺខ្ញុំមានមកគ្រាប់ហើយអា state ខ្ញុំដូរពីថ្ងៃមិញរៀងស្អាតដែរអ្នកនរនេះគឺ9 1តែ SM ត្រូវការ state INT តែនេះវាអត់ឡើងហើយ state នេះវាអត់ខ្ពស់ត្រឹម10ទេហ្នឹងហើយ ចឹងខ្ញុំធ្វើការអាប់នៅអាក្រោមមួយគ្រាប់ទៀតនេះគឺមួយនេះអញ្ចឹងវាត្រូវការនេះមួយគ្រាប់អានេះ2អានេះ2រួមជាមួយនឹងអានេះ100អញ្ចឹងយើងមានអស់ហើយណាហ្នឹងហើយនេះអូខេធ្វើការអាប់មួយទៅផ្លាច់អូខេបានហើយអឺយើងមើល state ទាំងអស់នេះតើវាបាន state ល្អអត់ហើយ hero នេះនៅសល់មួយតង់ទៀតគឺនៅសល់អឺនេះយើងមើល view item ណាហ្នឹងហើយ item គាត់បែបនេះនេះ hero នេះគឺ build ខ្លួនឯងទេអ្នកទាំងអស់នេះ build ខ្លួនឯងទេ នឹងហើយចាប់ដើមបៀពីល្វែមួយមកខ្លួនឯងដោយសារគាត់ស្រឡាញ់ឈ្មោះនេះសភៅនេះខ្ញុំអ្នកហាត់ជាលមុនខ្ញុំអ្នកហាត់ដែរអូខេអឺស្ទើបាប់ក្បាលបន្តិចប៉ុន្តែអាវខោគឺ3ណាអញ្ចឹងយប់នេះគឺយើងត្រូវការដាក់បាប់បាល់3ចូលឲ្យ hero នឹងដែរប៉ុន្តែឥឡូវយើងនៅចាំ order T GGT គេហ្នឹងហើយតម្លៃបើយើងទិញធូរថ្លៃអានេះ GGT ប៉ុន្តែពេលបច្ចុប្បន្នវាអត់មានលក់ដល់ពេលអញ្ចឹងតើ order order តើគេចូលយកឲ្យយកឲ្យគឺវា random ទេអញ្ចឹងវាពិបាកដែរ តែ random វាថ្លៃរបស់តា order គេថ្លៃយើងថ្លៃវាខ្ពស់ជាងថ្លៃទីផ្សារអញ្ចឹងណាអូខេតោះយើងមើលមួយទៀតនេះជា state មួយទៀតអូអានេះអត់ស្អាតបានទេ strength 9 IT 4វិធី5 5អញ្ចឹងរៀងស្ទើរជាអាក្រោមបាទអាក្រោមវារៀងស្មើបើយើងមើលទៅ state 2នេះខ្ញុំគិតថាមិនស៊ីសងគ្នាប្រហែលទេអ្នកទាំងអស់នេះ strength អូអានេះវាវៃជាមួយនឹងប៉ា YCR M តែម្ដងហ្នឹងហើយតែ IT នេះក៏រៀងស្ទើរស្ទើរដែរជាទៅ ប៉ុន្តែมันជាថ្មីប្រូភាគច្រើនចែកនេះវា state វាតែប៉ុណ្្នឹងវាក្រោម10កុំឲ្យតែក្រោម5ទៅតែ1ដោយអា ANT នេះទៅបាន4 5ហ្នឹងក៏វាល្មមប្រើដែរអូខេអញ្ចឹងយើងធ្វើការអាប់ប៉ុណ្្នឹងដល់សល់ក្បាលមួយទៀតអញ្ចឹងប្រហែលជាជប់តិចខ្ញុំ order គេបានហើយគេថាខ្ទង់ប្រហែលជាម៉ោង10មកដល់10បានចូលគ្រប់អូខេតោះអញ្ចឹងបញ្ចប់ត្រឹមហ្នឹងក្នុងការអាប់នៅ item SM នេះចាំពេលគេឲ្យ clock មក GT មកខ្ញុំយើងអាប់មកតង់ទៀត អូខេអរគុណបាយបាយ